ឃុំគឺបានបង្ហាញខ្លួនជាលើកដំបូងនៅលើផែនដីពី130លានឆ្នាំមុនហើយអ្វីដែលអាចធ្វើឲ្យពួកវារស់រានមានជីវិតបានយូរមកដល់សប្តាហ៍នេះគឺដោយសារតែរចនាសម្ព័ន្ធដ៏ស្មុគស្មាញមិនគួរឲ្យជឿនិងការងារជាក្រុមរបស់ពួកវានេះឯងសក្មុំនីមួយនីមួយមានតួនាទីនិងទំនួលខុសត្រូវរៀងរៀងខ្លួនពួកវាខ្លះសាងសង់ជួសជុលខ្លះការពារខ្លះទៀតសម្អាតសម្បុក និងចាត់ចែងអាហារជាដើម ប៉ុន្តែចុះបើអ្នកលួចចូលទៅក្នុងសម្បុកវាបានហើយអ្នកលួចមើលតើតើប្រព័ន្ធទាំងមូលនោះគឺដំណើរការយ៉ាងដូចម្ដេចអ្នកនឹងឃើញអ្វីខ្លះនៅខាងក្នុងនោះសម្រាប់ហេតុផលខ្លះអ្នកអាចសោកអ្នកយាមដើម្បីឆ្លងកាត់បានប៉ុន្តែបើសិនជាអ្នកជាឃុំមកពីសម្បុកផ្សេងនោះពួកវានឹងមិនអនុញ្ញាតឲ្យអ្នកចូលដោយគ្មានការប្រយុទ្ធពីពួកវានោះទេ ឃ្មុំអ្នកយាមមើលទៅគួរឲ្យខ្លាចណាស់ពួកវាឈររេរានៅមុខសម្បុក ជើងរបស់វាទាំងពីរលើកឡើងទៅលើអាកាសឃុំទាំងនេះត្រួតពិនិត្យសត្វល្អិតគ្រប់ប្រភេទដែលចូលទៅក្នុងសម្បុករបស់វាដោយប្រើអង្តែននិងជើងខាងមុខសម្បុកនីមួយនីមួយ គឺវាមានក្លិនផ្ទាល់ខ្លួនរបស់វា ហើយឆ្មាំក៏អាចចំណាំឃុំណាជាបងប្អូនរបស់វាដែរមាន តែឃុំដែលរស់នៅក្នុងសម្បុកទេដែលមានសិទ្ធចូលទៅខាងក្នុងបាន។ តែចៃដន្យពេលខ្លះអ្នកឃើញអ្វីខុសពីធម្មតាគឺសត្វឃុំអ្នកយាមនេះវាបានឃើញឃុំមួយវងវែងយ៉ាងច្បាស់មកពីសម្បុកផ្សេង ជាយាមបន្លំខ្លួនចូលទៅក្នុងសម្បុកប៉ុន្តែឃុំនោះបានផ្ទុកនៅទឹកដមនិងលំអងហើយអ្នកយាមក៏អនុញ្ញាតឲ្យឃុំនោះចូលទៅក្នុងសម្បុកដោយពួកវាមិនល្ងងដល់ថ្នាក់មិនព្រមទទួលអាហារ free free អំពីឃុំមកពីសម្បុកផ្សេងនោះទេតើអ្នកមានអារម្មណ៍ចង់ដឹងរឿងនេះកាន់តែច្រើនអ្នកត្រូវតែនៅទីនោះឲ្យបានយូរ សំបុកគឺមានច្រកចូលតែមួយគត់អ្នកសង្កេតឃើញថានៅលើជញ្ជាំងជុំវិញមានឃើញអ្វីដែលស្រោបជាស្រទាប់ស្រទាប់នៅសារធាតុម្យ៉ាងវាគឺជាជ័ររុក្ខជាតិដោយដំណក់ជ័រនិងជួយប្រឆាំងការឆ្លងមេរោគនិងព្យាបាលបញ្ហាសុខភាពជាដើមបន្តិចមកអ្នកនឹងឃើញរុននៃផ្លិតរបស់ខ្មុំរាប់មិនអស់ ដែលរនោះគឺមានរាងសំប៉ែតឆកោណធ្វើពីក្រមួនសុតមុំប្រើវាដើម្បីផ្ទុកអាហារទឹកដុំលំអងទឹកឃ្មុំជាដើមហើយនេះគឺជាកន្លែងដែលពួកវាទុកពងដង្កូវនិងដឹកដឿផងដែរផ្លិតឃុំគឺត្រូវបានផ្សារភ្ជាប់ ទៅនឹងសម្បុកឃុំពួកវាលាតសន្ធឹងពីកំពូលទៅបាន ហើយតាមភ្ជាប់ទៅនឹងបង្គោងផ្សេងផ្សេងទៀតផង ប៉ុន្តែអ្នកត្រូវឆ្លងកាត់ច្រកដ៏តូចចង្អៀតតាមគែមនៃផ្លិតឃុំវាធ្វើចលនាជំវិញសម្បុកអ្នកអាចឆ្លងកាត់តាមរូងខាងក្រោមនៅចំណោមផ្លូវរូងក្រោមទាំងនោះបន្ទាប់មកអ្នកនឹងឃើញផ្នែកខាងលើរបស់ផ្លិតដែលជាកន្លែងស្ទុះទឹកឃុំនៅខាងក្រោមគឺមានរុនដែលផ្ទុកលំអងបន្ទាប់មកមានរុនប្រើសម្រាប់ការរក្សាពងជាមួយនឹងឃុំកម្មករដែលនឹងញាស់នៅពេលខាងមុខហើយនៅផ្នែកខាងក្រោមនៃផ្លិតគឺមាន ពងកូនឈ្មោលជាការពិតគោលដៅរបស់អ្នកគឺអ្នកចង់ឃើញរាជនីឃុំ ក៏ប៉ុន្តែវាមិនមានភាពងាយស្រួលពេកនោះទេនៅក្នុងការស្វែងរកព្រះនាងដំបូងអ្នកជួបជាមួយនឹងខ្ញុំជាច្រើនពួកវាភាគច្រើនគឺជាឃុំកម្មករពួកវាគឺជាឃុំទាំងអស់នៅក្នុងសម្បុកហើយពួកវាគឺជាឃុំញីពួកវាម្នាក់ម្នាក់គឺសុទ្ធតែមាន ភារកិច្ចរៀងរៀងខ្លួនជា ធម្មតារបស់សត្វឃុំគឺការរកចំណីនៅពេលដែលអ្នកឃើញឃុំមួយចេញអំពីសម្បុកទៅហើយអ្នកសម្រេចចិត្តទៅតាមវា ចំពោះព្រះរាជនីគឺអ្នកទុកព្រះនាងមួយឡែកសិនអ្នកចង់ឃើញអំពីរបៀបដែលខ្មុំរក អាហារមកផ្គត់ផ្គង់សម្បុកមុំតែហើរនៅ ពីមុខអ្នកបន្ទាប់មក វាប្រមូលទឹកដមលំអងពីផ្កាបានមួយតោងពីរតោងហើយក៏ស្រាប់តែវាចាប់ដើមញ័រខ្លួន ហើយវាហើរសំកាន់នៅលើផ្កានោះអូនេះគឺគេហៅរបាំដ៏ល្បីរបស់សត្វឃ្មុំ វាគឺជារបៀបដែលឃ្មុំ ធ្វើការតំណាក់តំណងគ្នានៅពេលដែលវារកចំណីបាន ឬរកកន្លែងដែលមានទឹកដមដ៏ច្រើនសន្ធឹកសន្ធាប់នោះឃើញវាចាប់ផ្ដើមសម្ដែងរបាំមួយយ៉ាងដែលបង្ហាញអំពីទីតាំងជាក់លាក់របាំនេះគឺវាដើរជាខ្សែបន្ទាត់បត់ចុះបត់ឡើងតួដូចជាលេខ8ហើយក៏វាញ័រស្លាបរបស់វាផងដែរតើរបាំនេះ មានន័យយ៉ាងដូចម្ដេចហើយមានចម្ងាយ ប្រមាណពីសម្បុកប្រសិនបើរបាំនេះប្រើពេលរយៈ75មីលីវិនាទីគឺវាស្មើទៅនឹង100ម៉ែត្រហើយបើវារំខ្លាំងប៉ុណ្ណា គឺវាអាស្រ័យទៅនឹងភាពសម្បូរបែប នៃទឹកដមនោះឯងសម្បូរកាន់តែខ្លាំងគឺវាក្រវីខ្លួនកាន់តែខ្លាំងការបង្ហាញ ពីទិសដៅរបស់ទឹកដមគឺវាតកតងទៅនឹងការគោចររបស់ព្រះអាទិត្យ អ្នកដើរតាមពួកវាពីក្រោយហើយគ្រាន់តែមើលថាតើនឹងមានអ្វីកើតឡើងពេលដែលសត្វខ្មុំ វាបានរកឃើញនៅទឹកដមច្រើនតោនហើយវាពិតជាញ័រមិនឈប់រំពេចនោះវានឹងចាប់ផ្ដើមហោះត្រឡប់មកសម្បុកវិញ វាក៏ធ្វើការរំញ័រដល់ខ្លួនរបស់វានៅមុខកម្មករផ្សេងទៀតនេះគឺជារបៀបដែលខ្មុំប្រាប់ខ្មុំផ្សេងទៀតឲ្យដឹងនៅប្រភពចំណីដែលវាបានឃើញមិនយូរប្រហែលខ្មុំនោះនឹងទៅរកការឃើញហើយត្រឡប់មកវិញពួកវាបាននាំមកនៅទឹកដមនិងលំអងជាច្រើន ច្រើនដែលទឹកដមទាំងនោះត្រូវការរំហួតមុននឹងទុកនៅក្នុងផ្លិតដល់ពេលដែលអ្នកត្រូវបន្តការស្វែងរករបស់អ្នកទៀតហើយអ្នកចូលទៅក្នុងសម្បុកហើយចាប់ផ្ដើមចូលតាមច្រកតូចៗឆ្លងកាត់រុនដែលឃុំកម្មករចាប់ផ្ដើមជីវិតពួកវាពីសុទ្ធឡើងទៅវាត្រូវការ21ថ្ងៃដើម្បីញាស់ពីសុទ្ធទៅជាឃុំកម្មករពេញវ័យភារកិច្ចដំបូងរបស់កម្មករថ្មីនេះគឺសម្អាត លើផ្លិត នៅកន្លែងណា ដែលវា ធំឡើង បន្ទាប់មករនោះនឹងคล้ายទៅជាថ្នាលសម្រាប់សុទ្ធថ្មី ហើយឃុំនោះនឹងមើលថែសុទ្ធនេះ ក្រោយមក វាចិញ្ចឹមដង្កូវហើយវាក៏ធ្វើឲ្យមានភាពកក់ក្ដៅទៅដល់ដង្កូវនោះផងដែរក្នុងដំណាក់កាលបន្ទាប់នៃជីវិតរបស់វានៅពេលដែលវាមានអាយុ12ទៅ20ថ្ងៃឃុំនោះនឹងចាប់ផ្ដើមធ្វើកិច្ចការនៅជំនាញសម្បុកវាផលិតកមួនលំអងទុកលំអង ទឹកដមបង្កើតផ្លិតនិងការពារច្រកចូល នៅពេលដែលឃុំមានអាយុ20ថ្ងៃវាคล้ายទៅជាឆ្មាំព្រៃ ដែលវាស្វែងរក ហើយនឹងប្រមូល ទឹកដមលំអងជ័រឈើនាំ យកទឹកដែលត្រូវការសម្រាប់ផឹកនិងធ្វើឲ្យសម្បុករបស់វាត្រជាក់ផងដែរ។ នៅពេលដែលអ្នកឃើញអ្វីដែលមើលទៅដូចជាបន្ទប់បន្ទីពេទ្យរបស់ឃុំកម្មករវាកំពុងតែមើលថែឃុំដែលមានអារម្មណ៍មិនស្រួលខ្លួនវេជ្ជបណ្ឌិតបាននាំយកនៅទៅឃុំប្រភេទផ្សេងផ្សេងទៅតាមអាស្រ័យនៃការឆ្លងរោគរបស់ពួកវាប្រសិនបើគ្មានវិធីព្យាបាលនោះទេពួកវានឹងយកឃុំដែលឈឺនេះចេញពីសម្បុកដើម្បីការពារសម្បុកទាំងមូលកុំឲ្យឆ្លងមេរោគនេះទៀត ហើយបន្ទាប់មកមានឃុំជាអ្នកគ្រប់គ្រងសីតុណ្ហភាពផងដែរសីតុណ្ហភាពនៅក្នុងសំបុកជាធម្មតាគឺប្រហែលជា35អង្សាវាមានសារៈសំខាន់ណាស់នៅក្នុងការរក្សាសីតុណ្ហភាពនេះមិនឲ្យក្តៅជ្រុលមិនឲ្យត្រជាក់ជ្រុលបើមិនដូច្នោះទេសុទ្ធនឹងមិនញាស់ទេអ្នកឃើញឃុំមួយក្រុមវាដឹងអំពីសីតុណ្ហភាពភ្លាមភ្លាមដែលជាក់ស្ដែងសីតុណ្ហភាពនៅក្នុងសំបុកបានធ្លាក់ចុះ ហើយឥឡូវនេះឃុំទាំងនោះកំពុងតែព្យាយាមធ្វើឲ្យកម្ដៅកើនឡើងពួកវាញាក់ដងខ្លួនរបស់វាតាមលក្ខណៈពិសេសមួយដែលជួយបង្កើនសីតុណ្ហភាពនៃរាងកាយរបស់ពួកវាហើយអ្នកមានអារម្មណ៍ថានៅជុំវិញរបស់អ្នកគឺចាប់ផ្ដើមក្ដៅបន្តិចម្ដងបន្តិចម្ដងហើយបើសិនបើពួកវាត្រូវការឲ្យសម្បុកត្រជាក់វិញពួកវានឹងទៅប្រមូលដំណក់ទឹកខ្លះៗបន្ទាប់មកពួកវាយកទឹកនោះមកដាក់នៅលើខ្នងរបស់ពួកវានៅពេលដែលពួកវាមកដល់សម្បុកមុំអ្នករក្សាសីតុណ្ហភាពនោះនឹងទៅទះស្លាបរបស់វាយ៉ាងលឿនដើម្បីរំហួតទឹក ទឹកនិងបន្ថយសីតុណ្ហភាពអ្នកបន្តដំណើរទៅមុខទៀតមិនឆាប់អ្នកនឹងជួបនៅអ្វីដែលអ្នកមិនធ្លាប់ឃើញពីមុនមក សត្វឃ្មុំមួយប្រភេទវាមានភ្នែកធំរាងកាយវាធំហើយគ្មានទ្រនិចទេវាជាប្រភេទសត្វឃ្មុំឈ្មោលតែមួយគត់ដែលនៅក្នុងសម្បុកនេះឃ្មុំឈ្មោលគឺវាមិនមានអវយវៈក្នុងការរកចំណីទេ វាមានគោលបំណងតែមួយគត់គឺចង់បង្កើតពូជជាមួយនឹងរាជិនីហើយនឹងថែរក្សាព្រះនាងជីវិតរបស់ឃ្មុំឈ្មោលគឺរស់មិនបានយូរទេ ចំពោះរឿងមួយប្រសិនបើឃុំឈ្មោលនេះវាបានបង្កាត់ពូជជាមួយនឹងរាជនីហើយវាមិនមានជីវិតទៀតទេប្រសិនបើ មានការខ្វះខាតស្បៀងអាហារនៅរដូវភ្លៀងឃុំកម្មករ តែងតែដេញពួកវាចេញពីសម្បុក ហើយមិនអាចឲ្យវាត្រឡប់មក វិញទេ វាពិបាករស់ណាស់បើមិនជាគ្មានឃុំកម្មករ អ្នកបន្តដំណើររបស់អ្នកទីបំផុតអ្នកបានសម្គាល់ឃើញផ្លិតឃុំមានកូនឃុំជាច្រើន នៅទីនោះគឺអ្នកនឹងឃើញឃុំមួយដែលមានទំហំធំជាងឃុំកម្មករទ្វេដង ដំណើររបស់អ្នកបានមកដល់ហើយនេះគឺរាជនីឃុំឃុំនេះគឺមានសារៈសំខាន់បំផុតសម្រាប់សម្បុកវាព្រោះវាគឺជាឃុំតែមួយគត់ដែលអាចបងហើយនឹងបន្តពូជពងឃុំបានអ្វីត្បិតតែវាមានងារជាព្រះរាជនីក៏ពិតមែនក៏ប៉ុន្តែវាមិនបានគ្រប់គ្រងទៅលើខួរក្បាលរបស់ខ្ញុំទេ ប៉ុន្តែព្រះនាង បានផលិតនៅអកម៉ូនពិសេសម្យ៉ាង ដែលមានឥទ្ធិពលទៅលើអារម្មណ៍របស់ឃុំទាំងមូលនៅក្នុងសម្បុកភិរិជនីក៏ជាអ្នកផ្ដល់នៅកំណើតរបស់ឃុំនីមួយៗនៅក្នុងសម្បុកផងដែរនៅពេលដែលភិរិជនីនៅជាដង្កើនៅឡើយឃុំកម្មកជាអ្នកចិញ្ចឹមដល់នៅចំណីម្យ៉ាងដែលគេហៅថាទឹកដោះស្ដាច់ឬចាហួយរាជវាមានសារធាតុចិញ្ចឹមនិងជាតិស្ករខ្ពស់ រុនដ៏ធំមួយជារួមជាមួយទៅនឹងអាហារបែបនេះដែលនាំឲ្យវាមានរាងកាយធំជាងធម្មតានិងមានសមត្ថភាពជាបរិជនីនៅពេលអនាគតដើម្បីបំផ្សាយភីរីម៉ូននៅពេលដែលព្រះរាជនីបានបង្កាត់ពូជជាមួយនឹងខ្មោចឈ្មោះហើយព្រះនាងបានវិលត្រឡប់មកសមុខវិញ2ឬក៏3ថ្ងៃក្រោយព្រះនាងក៏ចាប់ផ្ដើមពងព្រះនាងបានធ្វើការយ៉ាងលំបាកជាពិសេសនៅនិតិខៈរដូវឬក៏រដូវប្រាំងដោយដាក់ពងមួយរៀងរាល់20វិនាទីម្ដង តែកុំឆ្ងល់ចុងឆ្នាំនេះសមុខឃុំនៅតែមានសមាជិកពី30000ទៅ40000ក្បាលរួចទៅហើយប៉ុន្តែការរងចាំនៅអ្វីមួយដែលចម្លែកនោះគឺកំពុងកើតឡើងនៅពេលនេះឃុំកម្មករមួយក្រុមតាមពិតពួកវាភាកច្រើនប្រហែលជាពាក់កណ្ដាលនៃសមុខបានចាក់ចែងពីសមុខដោយមានបរិយានីចាស់ដឹកនាំពួកវាវាមានន័យថាកាលណាសមុខវាคล้ายទៅជាធំពេកព្រះរាជនីនឹងយាងទៅក្រៅជាលើកដំបូងក្រោយពីបង្កាត់ពូជ ជាមួយទៅនឹងឃុំឈ្មោលហើយវងទាំងមូលក៏បានចាប់ផ្ដើមស្វែងរកចំណុកថ្មីអានៅឯសម្បុកចាស់វិញរាជនីថ្មីដែលទើបនឹងញាស់ចេញពីសុទ្ធបាន8ថ្ងៃត្រៀមខ្លួនឡើងបន្តរាជបល្ល័ង្ក